អ្វីជាសេចក្តីស្នេហាស្មោះត្រង់មួយដើម្បីយល់ដឹងពីសេចក្តីស្នេហាស្មោះត្រង់ពិតជាមិនងាយស្រួលឡើយប៉ុន្តែក៏មិនមែនថាគ្មានវិធីសោះនោះទេយុវវ័យទាំងឡាយអាចគប់គងមនោសញ្ចេតនារបស់ខ្លួន ដោយផ្អែកតាមកត្តាមួយចំនួនដូចខាងក្រោមសេចក្តីស្នេហាស្ម័គ្រចិត្តជាមនោសញ្ចេតនាមួយផុសចេញពី ការស្រឡាញ់ពេញចិត្តមិនដែលមានការគិតគូរឆ្លៀតរកផលប្រយោជន៍សំខាន់សម្រាប់តែខ្លួនម្នាក់ឯងឡើយសេចក្តីស្នេហាកើតចេញមកដោយសេចក្តីថ្លៃថ្នូរទាំងឡាយដែលបង្កប់នៅក្នុងខ្លួនរបស់មនុស្សម្នាក់នោះក៏ដូចជាការមិនមើលបំណាំឬកំហុសឆ្គងកំពេចកំប៉ុករបស់គូភាគីជួនកាលគំរូមនុស្សម្នាក់នេះ មិនដូចគ្នា ទៅនឹងការពងប្រាថ្នារបស់អ្នកក៏ពិតមែនក៏ប៉ុន្តែ គេគឺជាគំរូនៃ ប្រភេទមនុស្សដែលស័កសមនឹងអ្នក ជាងនរណាម្នាក់ទាំងអស់ហេតុអ្វីបាន ជាអ្នកស្រឡាញ់គេម្នាក់នោះ គឺមកពីគេជាអ្នកមានស្តុកស្ដំឬដោយសារគេស្រស់ស្អាតសង្ហាឬជាអ្នកមាន អំណាចយូរស័ក្តិក្នុងសង្គម។ បើសិនជាចម្លើយប្រាប់ថាអ្នកស្រឡាញ់គេនោះដោយសារអត្តចរិតឬមនោសញ្ចេតនារបស់ខ្លួនគេផ្ទាល់ពេលនោះអ្នកអាចប្រកាសថា អ្នកពិតជាបានចាប់ផ្ដើមចេះស្រឡាញ់ហើយបើសិនជាសេចក្តីស្នេហារបស់អ្នកគឺជាសេចក្តីស្នេហាពិតពិតនោះប្រកាសជារិទ្ធធំធាត់ឡើងតាមពេលវេលាគ្មានឧបសគ្គណា អាចទប់ស្កាត់បានឡើយ។